ពាក្យថារាត្រីទឹកឃ្មុំឬក៏ក្រេបទឹកឃ្មុំត្រូវបាន មនុស្សបច្ចុប្បន្នយល់ឃើញថាវាជាស្នេហ៍ដំបូងរបស់កំឡោះក្រមុំមួយគូដែលទើបកើតឡើងនៅរាត្រីទី1បន្ទាប់អំពីរៀបការហើយហើយប្តីប្រពន្ធថ្មីថ្មោងមួយចំនួន បាននាំគ្នាទៅដើរលេងកំសាន្តនៅកន្លែងផ្សេងៗដើម្បីក្រៀបទឹកឃ្មុំបន្ទាប់ពីរៀបការហើយហើយពេលខ្លះគឺសំដៅដល់ការរួមស្នេហ៍គ្រាដំបូងនេះតែម្ដង។ តែបើយើងងាកមើលប្រវត្តិសាស្ត្រដើមរបស់ពាក្យនេះវិញពាក្យនេះគឺសំដៅដល់ប្រសិទ្ធភាព នៃការផឹកស្រាទឹកឃ្មុំក្នុងរយៈពេល1ខែបន្ទាប់ពីរៀបការហើយដោយប្រើប្រាស់សារថ្នាំបុរាណ ដែលគេផ្សំពីទឹកឃ្មុំដើម្បីពើកម្លាំងដល់គូស្នេហ៍ស្វាមីថ្មី ស្រានេះគឺជួយបង្កើនកម្លាំងនិងជួយបង្កើនមេជីវិតដល់គូស្វាមីថ្មីឲ្យឆាប់បានសមាជិកថ្មីក្នុងគ្រួសារប្រសិនបើស្រាថ្នាំនេះផ្សំបានត្រឹមត្រូវតាមក្បួនខ្នាតនោះប្តីប្រពន្ធថ្មីថ្មោងនេះនឹងទទួលបាននៅកូនមួយក្នុងខែទី10បន្ទាប់ពីរៀបការហើយ តាមប្រពៃណីទំនៀមទម្លាប់នៅអឺរ៉ុបពីបុរាណជាពិសេសនៅអេស៊ីបគេបានសំស្រាឆ្នាំនេះទុកជាស្រេចសម្រាប់គូស្វាមីភរិយាណា ដែលគ្រោងនឹងរៀបការក្នុងពេលខាងមុខហើយពេលរៀបការហើយពួកគេតែងតែផឹកស្រាឆ្នាំនេះជាប្រចាំនៅពេលដែល ពួកគេទទួលទានអាហារពេលល្ងាចរាល់ថ្ងៃដើម្បីពើកម្លាំងឆាប់ទទួលបានសមាជិកថ្មីក្នុងគ្រួសារដោយសារតែពេលរៀបការគេគ្រីបស្រាទឹកឃ្មុំជាមួយគ្នានេះហើយទើបក្រោយមកគេបង្កើតពាក្យថារាត្រីទឹកឃ្មុំ ឬក៏រាត្រីគ្រីបទឹកឃ្មុំហើយស្រាទឹកឃ្មុំនេះត្រូវបានប្រើយ៉ាងច្រើននៅក្នុងតំបន់អឺរ៉ុបដល់អាស៊ីកណ្ដាលនិងនៅតំបន់អាស៊ីទាំងមូលតែម្ដង សូម្បីតែប្រទេសកម្ពុជាក៏ធ្វើស្រាតែឃ្មុំនេះដែរសម្រាប់ស្ត្រីឆ្លងទន្លេនិងសម្រាប់ជំនួយសុខភាពតែភាគច្រើនគេប្រើគ្រឿងផ្សំខុសពីគ្នាសម្រាប់គោលបំណងផ្សេងពីគ្នា ហើយប្រទេសឬនៅក្នុងតំបន់ខុសគ្នាការប្រើគ្រឿងផ្សំក៏ខុសគ្នាដែរ អ្នកវិទ្យាសាស្ត្រសម័យទំនើបបានរកឃើញថាស្រាទឹកឃ្មុំសម្រាប់ក្រេបនារាត្រីទឹកឃ្មុំនោះមានប្រយោជន៍សម្រាប់អ្នករៀបការថ្មីពួកគេបានរកឃើញថាវាត្រូវគេផលិតចេញពីទឹកឃ្មុំលាយជាមួយនឹងទឹកហើយបន្ទាប់មកបន្ថែមនៅរុក្ខជាតិមួយចំនួនទៀតដូចជារុក្ខជាតិសម្រាប់ជំនួយកម្លាំងបំបត្តិការឈឺចាប់ចុករួយក្នុងខ្លួនជំនួយទៅដល់សុខភាពផ្លូវភេទនិងសុខភាពបន្តពូជ